លោកនៅសូមលើកយកបញ្ហាដែលតកតងនឹងកំហុសខុសឆ្គងរបស់អ្នកមូស្លីមរបស់យើង ហើយដែលយើងឃើញថាអាខិរសាមន្តនេះគឺវាផុសផុលមែនទែនបញ្ហានេះយ៉ាហើយវាជាប្រការមួយដែលទូសាធ្ងន់ណាស់រហូតដល់អ៊ីបាដាតយើងដែលយើងធ្វើគឺវាអាចប៉ះពាល់ខ្លាំងមែនទែនគឺតកតងទង្វើមួយនេះហើយដែលទង្វើនេះសម្រាប់អ៊ុម៉ាត់មូហាម៉ាត់លំបាកក្នុងការដកខ្លួនចេញ ព្រោះនប៊ីបានរំលឹកអញ្ចឹងគឺលំបាកក្នុងការដកខ្លួនចេញអញ្ចឹងការរំលឹករបស់លិនថ្ងៃនេះទៅលើមីមីក៏ដូចជាសម្រាប់ខ្លួនឯងនេះគឺដកស្រង់ដោយមានជាបន្ទូលរបស់អល់ឡោះនិងប្រសាសន៍របស់នប៊ីយើងមូហាម៉ាត់សុលសាឡាំហើយសម្រាប់យើងទាំងអស់គ្នាយើងធ្វើយ៉ាងម៉េចប្រឹងប្រែងទប់ការងារនេះឲ្យបាន ការងារដែលទុសានេះព្រោះវាទុសាធ្ងន់ហើយវាប៉ះពាល់ដល់អ៊ីបាដាតរបស់យើងហើយដែលយើងមិនគិតមិនអាចថា មានពេលគ្រប់គ្រាន់សម្រាប់ធ្វើបដិបត្តិសងទៅអ្វីដែលជាការខុសឆ្គងនេះទេព្រោះនេះគឺមានការលំបាកមែនទេចឹងលិនលិនលើកយកហាទេសនេះមកបញ្ជាក់ប្រាប់ ហើយនឹងតនកម្មថាតើតនកម្មនឹងវាធ្ងន់ធ្ងរយ៉ាងម៉េចហើយសូមមីបងប្អូនទាំងអស់យើងជួយតាមដានទាំងអស់គ្នាវាសុទ្ធតែជាអ្វីដែលបន្ទូលរបស់អល់ឡោះនិងប្រសាសន៍របស់នប៊ីយើងមូហាម៉ាឌុនសល្លសាឡាមនៅក្នុងហាទេសមួយគឺនប៊ីយើងមូហាម៉ាឌុនសល្លសាឡាម ថ្ងៃមួយ លោកបានដាក់ជាសំណួរទៅលើសហបត្តិរបស់លោកបន្ទាប់មកគឺលោកនឹងឆ្លើយប្រាប់ដដែលទេ ពីព្រោះអ្នកដែលមិនដឹង គឺមិនអាចឆ្លើយបានតែអ្នកដែលដឹងគឺរ៉ាសូលរបស់អល់ឡោះស៊ុបហានតាឡាប៉ុន្តែជាទម្លាប់របស់នប៊ីពេលណាដែលលោកចង់ឲ្យសហបត្តិរបស់លោកចាប់អារម្មណ៍រឿងអ្វីមួយ គឺលោកដាក់ជាលក្ខណៈសំណួរដល់អញ្ចឹងទៅម្នាក់ម្នាក់រកចម្លើយមិនឃើញងាកមករកសូលសាឡាមទាំងអស់ ដោយនៅក្នុងហាទីសនេះនៅថ្ងៃមួយនប៊ីបានដាក់ជាសំណួរទៅលើសាហាបាត់របស់លោកថាអត្តដរូណាមលហ្គីបាតើពួកអ្នកមានដឹងទេដោយមួយដេចដែលហៅថាហ្គីបាហ្គីបានេះគឺម៉ាក់ណាវាគឺការនិយាយដើមគ្នាការនិយាយដើមគេអានឹងគឺម៉ាក់ណាហ្គីបាប៉ុន្តែពេលនោះសាហាបាត់បានឆ្លើយថាអល់ឡោះវ៉ារ៉ាស៊ូលូហ៊ូអាឡាំគឺមានតែអល់ឡោះនិងរ៉ាស៊ូលរបស់អល់ឡោះទេ ដែលទ្រង់ដឹងបំផុតអំពីម៉ាណារីបនេះឃើញទេពេលនោះនប៊ីបាន មានប្រសាសន៍ថាវិគ្រូអខកាប៊ីម៉ាយក្រោះមានន័យថាម៉ាណារីបដែលថានិយាយដើមគេនោះគឺការរំលឹករបស់អ្នកអំពីពោះមួយរបស់អ្នកនៅអ្វីដែលគាត់អត់ពេញចិត្តចឹងមានន័យថារាល់ទង្វើឬក៏ពាក្យសម្ដីកាយវិការណាហើយដែល បុគ្គលម្នាក់មិនពេញចិត្តហើយយើងយកមកនិយាយក្នុងពេលដែលគាត់អវត្តមាននៅទីនោះនោះគឺម៉ាណារីបាគឺការនិយាយដើមគ្នាអញ្ចឹងចំណុចនេះត្រឹមចំណុចនេះគឺយើងបង្ហាញប្រាប់ថាឬក៏ឆ្លុះបញ្ចាំងឲ្យឃើញថាបងប្អូនរបស់យើងទាំងមូស្លីមទាំងបរោះទាំងស្ត្រីនេះគឺលំបាកក្នុងការគិតចំណុចនេះណាព្រោះពេលដែលយើងជួបគ្នាយើងតែងតែនិយាយជួនកាលយើងនិយាយរឿងរបស់យើងខ្លួនឯងអស់វិស័យរឿងខ្លួនឯងចូលសាច់រឿងដល់ដទៃ ជួនកាលចំណុចល្អរបស់អ្នកដតីទេក៏ប៉ុន្តែអ្នកខ្លះក៏អត់ចង់ឲ្យគេរំលឹកទេគេគាត់ចង់ថាមួយគឺស្មោះគាត់នឹងអល់ឡោះជាម្ចាស់ដល់យើងរំលឹកទៅពេលខ្លះក៏អត់សុបាយចិត្តទៅទៀតអញ្ចឹងមានន័យថាចំណុចនេះគឺសូមឲ្យមានការប្រុងប្រយ័ត្នបើសិនជាយើងឃើញថាស្ថានភាពរបស់បុគ្គលខ្លះក៏អត់ចង់ឲ្យរំលឹកទេទោះបីជាប្រការល្អក៏ដោយយើងកុំរំលឹកអីមានតែយើងកុំរំលឹកឈ្មោះប៉ុន្តែយើងអាចលើកឧទាហរណ៍ថាបុគ្គលកបុគ្គលខនេះដែលធ្លាប់យើងធ្លាប់ដឹងនេះថាជាមនុស្សល្អនេះដោយសារអី ដោយសារប្រការចេះមួយចេះមួយចេះមួយអីយើងអាចរំលឹកបាន តែកុំចេញឈ្មោះគេអត់សោះអានឹងអត់អីទេយ៉ាកាលណាចេញឈ្មោះគឺគ្រោះថ្នាក់ណាស់បើសិនជាត្រូវកន្លែងខុសគឺយើងខុសខុសធ្ងន់តែម្ដង ពេលនោះមានសាបត់ឆ្ងល់ទៀតសួរសួរនប៊ីយើងបន្តទៀតណាអរអៃតាអ៊ីនកានាហ្វីអាខីម៉ាអាកូលចុចរ៉ាស៊ូលឡោះប្រសិនបាទអ្វីដែលខ្ញុំនិយាយអំពីពោះមួយរបស់ខ្ញុំនេះ ប៉ុន្តែរឿងពិតគឺពោមួយរបស់ខ្ញុំនេះគឺមានស្ថានភាពឬក៏គាត់មានលក្ខណៈដូចនេះមែនឧទាហរណ៍ថាអ្នកខ្លះគាត់និយាយច្រើនហើយយើងយកមកនិយាយប្រាប់វាថាកខនេះចេញឈ្មោះហ្មងគាត់និយាយច្រើនណាឧទាហរណ៍ណាហើយរឿងពិតបុគ្គលនឹងនិយាយច្រើនមែនអញ្ចឹងបើសាបាត់ឆ្ងល់សួរថាចុះបើអញ្ចឹងយ៉ាងម៉េចដែរយ៉ារ៉ូស៊ូលឡោះខុសឬក៏អត់មកណាវាអញ្ចឹងណាពេលនោះរ៉ូស៊ូលបាន មានប្រសាសន៍ថាអ៊ីងកាណាហ្វីហ៊ីកន្លែងនេះនៅក្នុងបរិះនេះខុសណា មិន fi her នេះគឺ fi he អ្នកជួយជួយកែនេះមកក្រោមវិញផងបើសិនជាមាន وإن كان فيه ما تقول فقد اغتبته មានន័យថាប្រសិនបើអ្វីដែលអ្នកឯងនិយាយនេះហើយវាមានលក្ខណៈនេះដូចបុគ្គលដែលអ្នកឯងនិយាយបាញ់មិញឃើញទេបើដូចបុគ្គលដែលឯងនិយាយហើយវាមានលក្ខណៈចឹងមែនហ្វកតអឺតបតមានន័យថាអ្នកឯងបាននិយាយដើមគាត់ហើយឃើញទេបើនឹងចូលការនិយាយដើម វអ៊ីលឡាំយ៉ាគុនហ្វាកាត់បាហាត់តាហើយបើសិនជាមិនដូចអ្វីដែលគាត់មានទេហើយអ្នកឯងយកមកនិយាយគឺអ្នកឯងមួលបង្កាច់គាត់ហើយចឹងកន្លែងនេះមើលបងប្អូនទាំងអស់យើងឃើញថាណាវីបានឲ្យមានការប្រុងប្រយ័ត្នណាព្រោះកិត្តិយសរបស់អ្នកមូស្លីមម្នាក់ម្នាក់នេះយើងត្រូវការពារមិនមែន មានន័យថាយើងការពារតែកិត្តិយសយើងហើយបែរទៅយើងបំផ្លាញកិត្តិយសរបស់ពូមួយយើងក៏អត់ទេទោះបីក្នុងរូបភាពណាក៏ដោយ ក្នុងរូបភាពដែលមិនល្អក្នុងរូបភាពអ្នកខ្លះក៏យកមកដើម្បីអីដើម្បីជាការលេងសើចជួនកាលក៏លេងសើចប៉ុន្តែការលេងសើចនោះវាប៉ះពាល់ដល់កិត្តិយសចាំមើល លើកយកឧទាហរណ៍ផ្សេងផ្សេងទៀតដែលនប៊ីបានរំលឹកប្រាប់ប្រពន្ធរបស់គាត់ហ្នឹងណាស្ទីអៃសារ៉ាឌីយ៉ាឡោះអានថ្ងៃមួយ អ្នកស្រីអៃសារ៉ាឌីយ៉ាឡោះអានគាត់បាននិយាយប្រាប់នប៊ីយើងមូហាម៉ាឌុនសល្លឡៃសាឡាំចូលក្នុងនាមជាប្តីប្រពន្ធ ប៉ុន្តែយើងដឹងហើយថានប៊ីលោកមិនមែនមានមានគ្រួសារម្នាក់ទេគឺគ្រួសារគាត់ច្រើនពេលមួយនោះស្ទីអេសាគាត់បាននិយាយថា hasbuka bi safiya kaza wa kaza មានន័យថាស្ទីអេសាគាត់និយាយទៅកាន់នប៊ីថាយ៉ារ៉ូស៊ូលឡោះវាវាគ្រប់គ្រាន់ហើយសម្រាប់រ៉ូស៊ូលឡោះជាមួយនឹងសាហ្វីយ៉ាដែលជាប្រពន្ធរបស់គាត់ហ្នឹងដែលមានលក្ខណៈមានន័យថាទៀបគាត់ធ្វើដៃរៀងទៀបហ្នឹង ចង់និយាយថាគាត់ចង់ប្រាប់នប៊ីថាតើរ៉ូស៊ូលស្រឡាញ់ដែរមនុស្សទៀបដោយសូហ្វីយ៉ាដែលជាប្រពន្ធរបស់រ៉ូស៊ូលពាក្យប៉ុណ្្នឹងណាប៊ីមកដូមដូរទឹកមកភ្លៀងគាត់ថាម៉េចគាត់ថាឡកតគុលទីកាលីម៉ាតាន់ពិតប្រកបណាស់អៃសាសអូនឯងនិយាយបាញ់មិញនេះពាក្យមួយម៉ាត់ហ្នឹងណាឡៅមូស៊ីយ៉ាតប៊ីម៉ាអ៊ីលបាហរីប្រសិនបើពាក្យនេះវាធ្លាក់មួយម៉ាត់ហ្នឹងធ្លាក់ចូលដល់ក្នុងទឹកសមុទ្រណាឡាម៉ាហ្សាយ៉ាតហ៊ូ ផ្លាស់ជាតិទឹកសមុទ្រនោះវានឹងដោពណ៌ឬក៏ដោជាតិមកវាភ្លាមពាក្យមួយម៉ាត់ប៉ុណ្ណឹងហើយយើងគិតមើលមិនមិនបងប្អូនទាំងអស់គ្នាថាទឹកសមុទ្រប៉ុណ្ណាមិនមែនមកផ្ទិលទេណាណាប៊ីអ៊ូថាទឹកសមុទ្រទាំងមូលអញ្ចឹងគាត់ណាពាក្យមួយម៉ាត់គាត់ថាសូហ្វីយ៉ាហ្នឹងទៀបគាត់ធ្វើដៃរៀងខ្លីកទឿតែអញ្ចឹងចាស់ណាប៊ីថាពាក្យមួយម៉ាត់ប៉ុណ្ណឹងបើធ្លាក់ចូលទឹកសមុទ្រទឹកសមុទ្រហ្នឹងវាដោពណ៌ឬក៏ដោជាតិរបស់វាមកធ្ងន់ណាស់ អញ្ចឹងមានន័យថាបើសិនជាម្ចាស់ខ្លួនគាត់លឺនឹងគាត់អាចអល់ឡោះបង្កើតគាត់មកប៉ុណ្្នឹងសិផាត់គាត់ទៀបកម្ពស់ហ្នឹងឯងពួកហ្នឹងណាអាហ្នឹងការងាររបស់អល់ឡោះជាម៉េះបង្កើតឲ្យគាត់ប៉ុណ្្នឹងតែយើងហាមយើងធ្វើបន្តបង្អាក់ហើយយើងឥឡូវមានដល់ប៉ុណ្្នឹងណាខ្លះខ្លាំងជាងហ្នឹង100ដងលើនឹងទៀតក៏មានធ្ងន់ធ្ងរណាស់កន្លែងនេះណាអីទេសំដីប៉ុណ្នេះគឺគាត់នប៊ីថាទឹកសមុទ្រប្រែណាមិនធម្មតាទេអញ្ចឹងកន្លែងនេះជាការដាស់តឿនសម្រាប់អ៊ីស្លាមគ្រប់គ្រប់រូប គឺកុំប៉ះពាល់កិត្តិយសអ្នកដទៃថ្ងៃនេះយើងអាចបង្អាប់គ្នាឧទាហរណ៍ថាយើងនៅមានសម្ផស្សស្អាតនៅក្មេងបង្អាប់គ្នាអញ្ចេះចេះចុះនៅពេលដែល40ឆ្នាំក្រោយបាក់ថ្មិញអស់អត់ដល់អញ្ចឹងទេណាចឹងវាអាចអ្នកក្រៅបង្អាប់យើងវិញឃើញអញ្ចឹងមានន័យថារូបភាពនេះជារូបភាពមួយដែរនប៊ីបានប្រាប់ចំណុចនេះគឺដើម្បីថែរក្សាកិត្តិយសចឹងទោះបីយើងឃើញគាត់រូបរាងយ៉ាងម៉េចក៏ដោយយើងយើងអរគុណអល់ឡោះទៅកាលណាយើងបានរូបភាពប៉ុណ្្នឹងអីប៉ុណ្្នឹងណា អ្នកខ្លះមិនអញ្ចឹងណាក៏នៅចំោះនឹងរៀងខើបន្តិចលេងហេះ5000ក៏ដោយ10000ក៏ដោយធ្វើមិនបានស្រួយដូចគេដែរឥឡូវយើងចំោះស្រួយក៏ប៉ុន្តែបើយើងត្រឹម1ម៉ែត្រពីទឹកនឹងយើងយកទៅណាចំោះហ្នឹងអញ្ចឹងវាអត់ស៊ីនេះអត់ដាក់មកចឹងអើឃើញទេហើយអ្នកខ្លះក៏តែរៀងសបុលខ្មៅបន្តិចចាប់ដើមហេះទាំងកំប៉ុងកំប៉ុងមករុះខាត់រុះខាត់ដល់រុះទៅរុះមកវាទៅជាអាឡែស៊ីជំងឺផ្សេងទៅទៀត ចឹងអ្វីដែលអល់ឡោះដាក់មកណាមិនណាមិនតបងប្អូនទាំងអស់គ្នាវាស័កសមនឹងអ្វីដែលអល់ឡោះដឹងហើយច្បាស់ណាស់ទទួលយកទៅមិនប្រកាសថាខ្មៅនឹងអាក្រក់ទេហើយក៏មិនប្រកាសថាសនឹងល្អដែរចឹងចំណុចនេះគឺទាមទារឲ្យមានការមានការប្រុងប្រយ័ត្នមែនទេស្ទីអសាសថ្ងៃបន្តពីហាឌីសនេះស្ទីអសាសគាត់បាននិយាយថាឬក៏គាត់ធ្វើតម្រាប់តាមបុគ្គលម្នាក់ពេលនោះនប៊ីមុខស្ងួតហើយនប៊ីនៅស្ងៀមគាត់ថាសម្រាប់គាត់ណានប៊ីថាណា ខ្ញុំមិនធ្វើតម្រាប់តាមអ្នកណាទាំងអស់ចឹងកន្លែងនេះចង់និយាយថាអ្នកខ្លះឧទាហរណ៍ឃើញបកគលកហ្នឹងគាត់ដើរឬក៏ខើជើងណាជើងគាត់ខ្លីមកជាហៀងឧទាហរណ៍ណាមកលេងសើចឃើញដើរកាពិកាពិឲ្យគេសើចទូសាធ្ងន់ណាស់កន្លែងនេះឃើញទេហើយអ្នកខ្លះគ្នានិយាយទៅវាដដិតដដិតដដិតជាប់អល់ឡោះបង្កើតគាត់មកចឹងធ្វើម៉េចហើយយើងមកនិយាយដដិតហ្នឹងឲ្យគេសើចទូសាធ្ងន់ណាប៊ីថា អ្វីដែលស្រីអេសាសធ្វើតម្រាប់តាមគេនេះណាសម្រាប់គាត់អត់ធ្វើដាច់ខាតព្រោះវាជាកិត្តិយសរបស់មនុស្សហើយអ្នកខ្លះឃើញគ្នាភ្នែកសាលាវហើយធម្មតាភ្នែកសាលាវដែរសម្លឹងទៅត្រង់អីមុខបែរទៅនឹងភ្នែកគាត់ទៅនេះធ្វើម៉េចបើគាត់សាលាវទៅធ្វើឲ្យសាលាវតាមឲ្យគេសើចឲ្យឌូសោធ្ងន់ណាស់កន្លែងនេះណាប្រយ័ត្នអីឃើញទេឌូសោធ្ងន់ណាស់កន្លែងនេះអញ្ចឹងចំណុចនេះដែលទាមទារឲ្យយើងពុំមួយអ៊ីស្លាមនេះគឺយើងត្រូវមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះ ព្រោះវាមិនមែនជារឿងមួយដែលយើងយកកិត្តិយសរបស់អ្នកដតីមកលេងសើចទេយើងសូមពីអល់ឡោះឲ្យគាត់ទៅណាហើយគាត់ក៏មានតែគាត់អៀនគាត់អៀនខ្មាស់ខ្លួនឯងណាបើសិនជាគាត់ជួបបញ្ហាចឹងណាចុះបើសិនជាគាត់ត្រូវជាពុះមួយនឹងយើងហើយគេបង្អាប់គាត់ក៏បដូចបង្អាប់យើងពុះមួយដែរព្រោះអ៊ីស្លាមនេះជាពុះមួយនឹងគ្នាប្រៀបបានដូចជាខ្លួនមួយចឹងណាប៊ីថាអ៊ីស្លាមនេះប្រៀបបានដូចជាខ្លួនតែមួយ កាលណាឈឺក្បាលវាឈឺអស់ដៃជើងហើយបើឈឺជើងវាឈឺខ្លួនទាំងអស់ ឥឡូវឧទាហរណ៍ថាយើងនៅក្នុងចំណោមប៉ុណ្នេះពិតមែនតែមិនមែនជាពួនមួយបង្កើតមិនមែនមកពីពួនម្ដាយតែមួយប៉ុន្តែមានអ្នកណាមកស្ដីថាឲ្យក្រៅគ្នាយើងមិនថាក្នុងក្នុងជំនុំប៉ុណ្នេះចាស់មកបតោះបង្អាប់មើលយើងខឹងទាំងអស់គ្នានេះហើយជាសិផាតរបស់អ៊ីស្លាមអញ្ចឹងបានអល់ឡោះថាអានប៊ីថាបើសិនឈឺក្បាលវាឈឺដល់ជើងពីចុងភូមិមួយទៅចុងភូមិមួយបើគេធ្វើបាបអ៊ីស្លាមខាងចុងភូមិខាងនេះក៏ខាងនេះឈឺចាប់ដែរអញ្ចឹងត្រូវគិតបញ្ហាទាំងអស់នេះ ត្រូវគិតអត់មែនទេបញ្ហានេះសុំកុំឲ្យមានឲ្យសោះបញ្ហានេះបើមិនដូច្នោះទេគឺប៉ះឡើដែលយើងខំធ្វើអ៊ីបាដិតនេះគឺវាអត់អត់បានផលទេអត់បានផលទេអល់ឡោះស៊ុបហានតាឡាបានរំលឹកប្រាប់យើងទាំងអស់គ្នាជុំវិញបញ្ហាការនិយាយដើមគ្នាថានៅក្នុងសូរ៉ាអល់ហ៊ូជរ៉ាតអាយ៉ាទី12 بسم الله الرحمن الرحيم ولا يغتب بعضكم بعضا أيحب أحدكم أن يأكل لحم أخيه ميتا فكرهتموه អល់ឡោះបានបញ្ជាក់ថាពួកអ្នកទាំងអស់គ្នាអ្នកខ្លះក្នុងចំណោមពួកអ្នកទាំងអស់គ្នាកុំនិយាយដើមគ្នាទៅវិញទៅមកឲ្យសោះអល់ឡោះហាមកុំឲ្យសោះតើអ្នកក្នុងម្នាក់ណាក្នុងចំណោមពួកអ្នកទាំងអស់គ្នាតើអ្នកចូលចិត្តស៊ីសាច់ពួកមួយអ៊ីស្លាមគ្នាឯងទេហើយដែលពួកមួយអ៊ីស្លាមនេះមិនតាន់ជាខ្មោចមានន័យថាជាមាយិតរបស់ពួកមួយអ៊ីស្លាមតាណែចូលចិត្តហូបសាច់គ្នានេះទេចឹងអល់ឡោះបានប្រៀបធៀបថាអ្នកដែលនិយាយដើមវាណាប្រៀបបានដូចជាស៊ីសាច់មាយិតពួកមួយអ៊ីស្លាមគ្នាឯងចា ធ្ងន់ណាស់មិនស្រាលទេហ្វាការីទូមូអល់ឡោះថាពួកអ្នកទាំងអស់គ្នាក៏មិនសប្បាយចិត្តក៏មិនពេញចិត្តក្នុងការទទួលទានខ្មោចខ្មោចសត្វដែររះហើយមួយយិតនេះគឺមួយយិតពួកមួយស្លាំយើងទៅទៀតកាន់តែហាមមែនទេអូចឹងឯកសារនេះលិនអត់ទាន់បានបកប្រែទេណាឲ្យទៅបានមួយស្លឹកទេដោយសារលិនជាប់ចាំអាទិត្យក្រោយអ៊ីនសាឡោះលិនព្យាយាមបកប្រែទាំងអស់ចឹងមានន័យថាការនិយាយដើមគ្នានេះប្រៀបបានដូចជាស៊ីសាច់ អាស៊ីសាច់មនុស្សវាលោមតែអាកិត្តិយសរបស់គ្រាអ៊ីស្លាមនេះឯងគឺកាន់តែធន់ជាងនឹងទៅទៀតរ៉ាស៊ូលឡោះសឡាមបានរំលឹកប្រាប់យើងអំពីតន្តកម្មមួយដែលលោកបានឃើញនៅពេលដែលលោកឡើងអ៊ីស្រក់មេរ៉ាជអ៊ីស្រក់មេរ៉ាជទទួលយកសម្បិយ៉ាងណាចឹងអល់ឡោះឲ្យនប៊ីយើងឃើញតន្តកម្មណាខ្លះដែលបាននឹងកំពុងតែកើតឡើងលើអ្នកដែលប្រព្រឹត្តរហូតដល់ថ្ងៃជាយ៉ាម៉ាចឹងនប៊ីបានមានប្រសាសន៍នៅក្នុងប្រសាសន៍របស់លោកថា លំមាអរយាវីរប៊ីអាហ្សាវយ៉ាលនៅពេលដែលម្ចាស់របស់ខ្ញុំបានយកខ្ញុំឡើងយកឡើងទៅលើអញ្ចឹងយើងមើលកាលីម៉ាស់អ៊ីស្រ៉មីរ៉ាជអ៊ីស្រ៉នឹងមានការបំលាស់ទីរបស់នប៊ីពីមកកាសទៅមេសិតប៉ាឡេស្ទីននៅទៅមេសិតអុកសននៅប៉ាឡេស្ទីនដល់មីរ៉ាជមកណាវាគឺឡើងទៅលើពីពីពីប៉ាឡេស្ទីនមេសិតអុកសននឹងឡើងទៅលើឲ្យឈ្មោះថាមីរ៉ាជអញ្ចឹងនប៊ីថានៅពេលដែលម្ចាស់របស់ខ្ញុំបាននាំយកខ្ញុំឡើងទៅលើមររតុបិកោមិនលហ៊ុមអាហ្សាហ្វីរមីននូហាសិន yakhmisuna wujuhahum wa sudu wujuhahum wa sudurahum faqultu man haula ya jibril faqala haula alladhina yaquluna luhuman nasi wa yaqauna fi a'radihim មានន័យថាពេលដែលអល់ឡោះយកខ្ញុំឡើងទៅលើនេះខ្ញុំបានដើរឆ្លងកាត់ឆ្លងកាត់មិនមែននប៊ីម្នាក់ឯងទេជីប្រេលអណំណាដើរឆ្លងកាត់ទៅឃើញមនុស្សមួយក្រុមហ្នឹងគឺមានកញ្ចក់របស់គាត់វែងវែងមក កញ្ចក់ដៃរបស់គាត់វែងវែងមិនលោហាសិនអំពីលោហៈធាតុមិនកញ្ចក់ពីស្បែកពីអីពីលោហៈធាតុហើយកំពុងតែខ្វាចមុខខ្វាចដើមទ្រូងរបស់ខ្លួនឯងនឹងឈាមហូរលហាច់ពេលនេះខ្ញុំបានសួរយីប្រេលថាម៉ាន់ហាអ៊ូឡាអ៊ីយ៉ាយីប្រេលឲ្យយីប្រេលមនុស្សដែលកំពុងធ្វើតន្តកម្មខ្លួនឯងជាអ្នកណាហ្វកឡាយីប្រេលបានឆ្លើយថាហាអ៊ូឡាអ៊ីឡាឌីណាយ៉ាកូលូម៉ាលូហ៊ូម៉ាន់ណាសវយ៉ាកូនហ្វីអរ៉ាឌីហ៊ីម ពួកនេះហើយគឺជាពួកដែលស៊ីសាច់មនុស្សគ្នាឯងនៅលើទុនយ៉ានេះហើយជាអ្នកដែលបំផ្លាញកតញ្ញូមនុស្សខ្លួនឯងចឹងបានណាស៊ីសាច់កលែងសំដៅទៅលើកតញ្ញូគឺនិយាយដើមគ្នាគឺហែកគោះគ្នានេះឯងចឹងថ្ងៃក្រោយទៅគឺធ្វើតន្តកម្មដល់ខ្លួនឯងហែកមុខហែកមាត់ដល់ខ្លួនឯងនេះឯងយើងសូមព្រះអល់ឡោះជំនះអស្លាមនៅក្នុងរីវយ៉ាត់មួយទៀតនប៊ីបានឃើញ មនុស្សម្នាក់ហ្នឹងគឺគាត់ដេកដេកកាប់មុខហើយម្នាក់ទៀតអង្គុយពីលើខ្នង ហើយមានតពក់កាឡាប៊ូមមានហាឌីតមានមានតពក់ធ្វើពីដែកខ្វេះមាត់មកដល់កក ខ្វេះភ្នែកមកដល់កក ខ្វេះទាញមកដល់កកឈាមលហាចមកចំហៀងហ្នឹងទៅចាប់ឲ្យចំហៀងហ្នឹងស្ទុះមកខាងនេះខ្វេះនេះទៀតល្មមអានេះខ្វេះខ្វាយហើយវាវាមករត់មករកកន្លែងដើមវិញហើយអានេះនៅលហែកនេះ ខ្វេះអានេះទៀតមានន័យផ្លាស់ប្ដូរមួយជាមកខ្វេះនឹងរហូតដល់ថ្ងៃជាពេលនឹងនប៊ីសួរយីបរ៉េលថានោះជាអ្នកណាក៏ថាអ្នកនោះហើយគឺជាអ្នកដែលដើរកុហកគេអាដោយសារបបោមាត់ហ្នឹងណាពីផ្ទះមួយទៅផ្ទះមួយរហូតដល់អាការកុហកហ្នឹងវាលឺពេញភូមិពេញស្រុកដោយសារបបោមាត់ជាវាកើតឡើងពីការនិយាយដើមគ្នាពីការพูดកុហកគ្នា គឺអារ៉ាប់នឹងឯងនឹងកើតឡើងនេះគឺជាអ្វីដែលនប៊ីយើងមហាម៉ាត់សឡាមលោកបានបញ្ជាក់ប្រាប់ មួយទៀតនប៊ីយើងក៏បាន ប្រាប់ផងដែរថាតើអ្នកទាំងអស់គ្នាដឹងទេថាដោយមួយដេចដែលហៅថាអតដ្រូណាម៉ាល់មូហ្វ្លីសមានន័យថាតើអ្នកទាំងអស់គ្នាដឹងទេថាដោយមួយដេចដែលហៅថាមូហ្វ្លីសភាសាអារ៉ាប់មូហ្វ្លីសនេះគឺសាវត្តគាត់បានឆ្លើយថាគាត់ដឹងកម្រិតដែលគាត់ត្រឹមដឹងថាអល់មូហ្វ្លីសូហ្វីណាម៉ាល់ដេរហាំឡាហ៊ូអាឡាម៉ាតាគឺ អ្នកដែលអត់មានលុយ អត់មានដិរហមគឺលុយអារ៉ាប់លុយកាក់លុយមាសវ៉ាឡាម៉ាតាហើយគ្មានសម្បត្តិអីទាំងអស់ចង់និយាយថា muflis ជាភាសាអារ៉ាប់អត្តន័យភាសានោះណាមានន័យថាមនុស្សដាច់យ៉ៃអត់មានអីទាំងអស់ក្នុងខ្លួនអញ្ចឹងដល់ពេលនប៊ីសួរថាណែឯងដឹងទេដូចមិនដែរហៅថាជន muflis សាបាត់ក៏ឆ្លើយថាគឺនៅអត់មានលុយមានកាក់ហ្នឹងហើយយ៉ារ៉ាស៊ូលឡោះអ្នក muflis នប៊ីថាអត់ទេអៃអិនណល muflis មីនអ៊ុមម៉ាទីពិតប្រកបណាស់ជន muflis ក្នុងចំណោមអ៊ុម៉ាត់របស់ខ្ញុំមួយណា ya'ti yaumal qiyamah bi salatin wa siyamin wa zakatin គឺអ៊ុម៉ាត់របស់ខ្ញុំដល់ពេលដល់ថ្ងៃគីយ៉ាម៉ាត់គឺមុហ្វ្លីសគឺជាអ្នកដែលសម្បាយ៉ាងអ្នកបួសអ្នកហ្សាកាត់មានតែអ្នកធ្វើអ៊ីបាដាតប៉ុន្តែយ៉ាងម៉េចវាយៈទីកតសាមតាហាដាវកដហ្វហាដាវអកាលមាហាដាវសហ្វកដមហាដាវដរបហាដាប៉ុន្តែទន្ទឹមនឹងគាត់សម្បាយ៉ាងទន្ទឹមគាត់បួស ទន្ទឹមមកគាត់សកាត់គាត់ជេរអ្នកនេះគាត់បតិចប្រាសាអ្នកនេះឃើញទេគាត់ស៊ីលុយស៊ីកាក់របស់អ្នកនេះគាត់ធ្វើបាបអ្នកនេះធ្វើបាបសពបែបយ៉ាងទាំងអស់អានេះជន់មុខនេះដែលនប៊ីបកស្រាយហើយចាំមើលលទ្ធផលគាត់មិនហ្វយុតហាហ្សាមីនហាសានាទីហ៊ីវហាហ្សាមីនហាសានាទីហ៊ីអញ្ចឹងអ្នកដែលត្រូវគាត់ជេរអបាត់របស់គុលកនេះអ្នកធ្វើអ៊ីបាដាតខ្ញុំរបស់គាត់ស្វែងយ៉ាងគាត់ទៅជេរអ្នកនេះយកអាម៉ាល់ល្អរបស់របស់គាត់ហ្នឹងណាយកទៅឲ្យអ្នកដែលគាត់ជេរ ជេរអាកឲ្យអាកជេរអាខឲ្យករហូតដល់អាម៉ាល់ល្អរបស់គាត់អស់យកអាម៉ាល់អាក្រក់របស់អ្នកដែលគេជេរមកដាក់លើខ្លួនគាត់ចូលនរកដែរឃើញទេអ្នកសំវះយ៉ាអ្នកធ្វើអ៊ីបាដាអ្នកដួសប៉ុន្តែទន្ទឹមនឹងការធ្វើអ៊ីបាដារបស់គាត់គាត់ភ្ជាប់ទៅជាមួយនឹងអំពើមាក់សៀតជេរអ្នកនេះបតិចបដាសាអ្នកនេះចោតប្រកាន់អ្នកនេះជេរមួយជេរពីរវាផ្ដើមចេញពីមាត់ហ្នឹងឯងឃើញទេទាំងអស់ផ្ដើមចេញមកអញ្ចឹងកន្លែងនេះ បង្ហាញប្រាប់យើងទាំងអស់គ្នាថាប្រសិនបាទយើងតាំងខ្លួនជាអ្នកដែលធ្វើអ៊ីបាដាតចំពោះអល់ឡោះត្រូវបោះបង់អំពើម៉ាស៊ីតទាំងអស់នេះបានអ៊ីបាដាតរបស់យើងគង់បើមិនអញ្ចឹងទេអ្វីដែលយើងខំសន្សំនេះសន្សំយកទៅឲ្យអ្នកដែលយើងជេរឃើញទេអានោះនោះគ្នាអត់បានទេមកវាទៅជាបានផលពីយើងទៅវិញចឹងអ្នកខ្លះដល់ពេលដឹងអាយ៉ាម៉ាត់អត់មានអីសោះនៅក្នុងខ្លួន ហើយមិនត្រឹមតែយកអាម៉ាល់ល្អរបស់យើងដែលអ្នកដែលជេរគេទេតែយកអាម៉ាល់អាក្រក់របស់អ្នកដែលគេជេរហ្នឹងយកមកដាក់លើអ្នកជេរទៅវិញលទ្ធផលចុងក្រោយចូលនរកាហើយខំសម្បេះយ៉ាងចង់ស្លាប់ខំបួសខំសកាត់ខំធ្វើអំពើល្អផ្សេងផ្សេងប៉ុន្តែបែរទៅជាទង្វើមួយ ដែលយើងអត់បោះបង់គឺទង្វើម៉ាក់សៀននឹងអល់ឡោះជាម្ចាស់ហើយទេមួយទៀតនប៊ីបាន រំលឹកប្រាប់យើងទាំងអស់គ្នាដែលយើងត្រូវយកទទួលនឹងការចងចាំទាំងអស់គ្នាថា ថ្ងៃមួយនប៊ីបាននិយាយទៅកាន់សាសបត្តិរបស់លោកទាំងអស់ថាម៉ៃយោតម៉ាន់លីម៉ាបៃណលះយៃនីលះយៃហ៊ីវ៉ាម៉ាបៃណរិជលៃហ៊ីអោតម៉ាន់លហ៊ុលយ៉ាណានប៊ីថាតើអ្នកណាអាចធានាចំពោះខ្ញុំបានទេ រវាងអាចចន្លោះគៀមទាំងពីរនេះថ្មិញទាំងពីររបស់វាខាងលើខាងក្រោមនេះហើយនឹងចន្លោះជើងទាំងពីររបស់វាខ្ញុំនឹងធានាថាអ្នកនឹងចូលសុគតិ ចង់និយាយថាតើអ្នកណាមួយធានាកុំឲ្យប៉ះពាល់ដល់ការចេញពីអវយវៈដែលនៅចន្លោះថ្មិញទាំងពីរហើយនឹងអវយវៈដែលនៅចន្លោះជើងទាំងពីរខ្ញុំធានាថាអ្នកនឹងចូលសុរគតរបស់អល់ឡោះចន្លោះថ្មិញទាំងពីរអ្វីទៅមិនទៅបងប្អូនអណ្ដាធានាបានទេកុំឲ្យខុសនេះជាបញ្ហាចន្លោះជើងទាំងពីរគឺប្រដាក់ភេទនឹងឯងកុំទៅធ្វើកុំប្រើប្រាស់ទៅលើប្រខុសស៊ីណាកុំអសោះអល់ឡោះថា អនប៊ីថាខ្ញុំធានាថានឹងចូលសុរិយាអញ្ចឹងមានន័យថានប៊ីរំលឹកច្រើនណាស់ចំណុចតេតនឹងបញ្ហាអណ្ដានដោយសារអណ្ដាននឹងឯងដែលនាំឲ្យបុគ្គលឬក៏អ្នក ប្រព្រឹត្តនឹងចូលនរករបស់អល់ឡោះជាម្ចាស់ដោយសារអណ្ដានចឹងការនិយាយច្រើនខុសពីអ្វីដែលច្បាប់បង្កប់ប្រើការនិយាយនោះអត់ចំណេញទេឧទាហរណ៍និយាយប្រោកប្រាច្រើនអត់ចំណេញទេប៉ុន្តែបើប្រើការនិយាយនោះត្រឹមត្រូវសូរកូរអាន ហ្សេគៀតឬក៏ដូចអ្វីដែលសាមូសាបានរំលឹកឡើងអំពីណែហៅទូអាផ្សេងផ្សេងណាអានេះហើយដែលល្អយើងប្រើលើផ្លឹកត្រូវប៉ុន្តែវាលំបាកលំបាកយ៉ាងម៉េចអាកន្លែងដែលអំពើល្អដែលយើងចង់បានមួយមួយនេះណាវាអត់ពិបាកថាទេឥឡូវក៏សិនជាមីគ្រាន់តែចាំស្វាតិហាម្ដងអัลហាំឌុលឡារហូតដល់ចប់សូត្រដដែលដដែលមហូរ៉ូបាន10ហើយមកហ្វាតិហាប្រមាណនោះដល់ ប៉ុន្តែបើសូត្រអានឹងទៅហើយនឹងអាការនិយាយកេះគ្នាសើចឲ្យអានេះសើចនោះអានោះវាអេមជាងនេះវាឆ្ងាញ់ដល់តែអញ្ចឹងអានោះចូលចិត្តជាងនេះហើយជាបញ្ហានៃការខាត់បោះប៉ះឡើងស្រួលរត់ទេប៉ុន្តែយើងរត់ឬក៏អត់ដល់ទូសើនោះក៏ស្រួលរត់ដែរហើយចូលចិត្តចឹងបានអ្នកខ្លះគាត់និយាយថាម៉េចគាត់ថា ចូលសូរកើនតែយើងប្រឹងណាបើបានសូរកើនរបស់អល់ឡោះមិនចឹងនរកានេះគាត់តែប្រឹងដែរបានចូលនរការបស់អល់ឡោះ ប្រឹងនិយាយដើមគេប្រឹងហែកហួរគ្នាចូលបានដោយបំណងឃើញទេចឹងកន្លែងនេះលិនលើកទាំងអស់នេះដើម្បីជាការដាស់តឿនសម្រាប់ខ្លួនលិនក៏ដូចជាមីក្នុងនាមថាដូចជាមីលិនបកើតឬក៏បងប្អូនដូចនេះពីពុទ្ធអ៊ីស្លាមថាយើងទៅប្រុងប្រយ័ត្នទាំងអស់គ្នាគ្រោះថ្នាក់ណាស់ចំណុចនេះតែគ្រោះថ្នាក់មែនទេចំណុចនេះណាព្រោះតើតទៅនឹងអណ្ដាតនេះចឹងអ្វីដែលជារឿងមិនពិតសុំកុំនាំគ្នាបន្ថែម ហើយប្រសិនបើវាជារឿងមួយដែលល្អយើងជួយ ដាស់តឿនរំលឹកគ្នាទៅអានឹងគឺល្អតែបើមិនដូច្នោះទេគឺយើងប្រឈមនឹងត្រូវទទួលតនកម្មពីអល់ឡោះសុបហានតាឡាហើយណាអល់ឡោះសាហាហើយចឹងចំណុចនេះហើយដែលលិនសូមចូលរួមដាស់តឿនរំលឹកសម្រាប់ខ្លួនឯងក៏ដូចជាមីបងប្អូនទាំងអស់ដែលបានចូលរួម ក្នុងការព្យាយាមក្នុងការកម្មវិធីតាក់លីមរបស់យើងនេះយើងនឹងលើកយកហាឌីសដែលតកតងនឹងអ៊ីបាដាតក្តីឬក៏តកតងនឹងបាបកម្មផ្សេងផ្សេងដើម្បីយើងយកមករំលឹកគ្នាព្រោះដើម្បីឲ្យយើងដឹងថាតើគ្រោះថ្នាក់នោះវាយ៉ាងម៉េចណាគេយើងឃើញថាអ្វីដែលរ៉ាស៊ូលសាឡាមបានណែនាំជាពិសេសដែលចំពោះគ្រួសាររបស់គាត់ដែលគាត់នៅជាមួយគ្នានេះគឺជារឿងមួយដែល ដែលជាមេរៀនសំខាន់សម្រាប់យើងទាំងអស់គ្នាណាសម្រាប់ទាំងអស់គ្នាពិតមែនតែយើងមិនទាន់រស៊ូលសាឡាំទេក៏ប៉ុន្តែយើងទាន់ច្បាប់របស់លោកយើងឃើញច្បាប់របស់លោកដ៏ពិតប្រាកដហើយមីចងចាំទាំងអស់គ្នាថាកាលណាយើងដើរលើបន្ទាត់ច្បាប់របស់រសូលស្រួលណាស់អត់ប្របាកទេមីអត់ប្របាកទេស្រួលណាស់ណាមានធ្វើមានផតតាំងធ្វើអត់មានផតតាំងកុំកុំសង្ស័យកុំធ្វើអានេះគឺស្លាប់បាត់ដែរ កិលិនសូមចូលរួមប៉ុណ្ណេះចុះហើយឡើយលោកមានអីជាសំណួរឬក៏ថាអត់មានអីជាសំណួរទេដោយសារពេលវេលារបស់យើងធ្វើវាកើនហើយមួយទៀត2ថ្ងៃហើយលោកមីមានការរវល់ច្រើនផងឆ្លៀតមកថ្ងៃនេះទៀតស្មានអត់មានអ្នកមកអញ្ចឹងណាសូមព្រះអល់ឡោះជាម្ចាស់ឲ្យស្លាមាត់ហើយអរគុណសពបែបយ៉ាងទាំងអស់សម្រាប់អ្នកឧបត្ថម្ភផ្សេងផ្សេងជាពិសេសដូចមីយីឬក៏អ្នកមីមីទាំងអស់ដែលបានជួយឧបត្ថម្ភហ្នឹងគឺដើម្បីកម្មវិធីរបស់យើងបានដំណើរការបានស្រួលហើយដល់វសលនប៊ីយាណាមូហាម៉ាឌីវ៉ាអាឡាអាលីវ៉ាសាប៊ីអ៊ីម៉ាអ៊ីន Assalamualaikum warahmatullahi taala wabarakatuh.